សុខភាពសវត្ថភាពនិងការការពារកុមារគឺជាសមាសភាពធាតទី3នៃកម្មវិធីសាលាកុមារមេត្រីការអប់រំនិងសុខភាពត្រូវដើរទន្ទឹមគ្នានៅគ្រប់សាលារៀនទូទាំងប្រទេសកម្ពុជាពលគឺសិស្សមានសុខភាពល្អការរៀនសូត្រក៏បានលទ្ធផលល្អកាត់បន្ថយអវត្តមាននិងក្លាយជាធនធានប្រកបដោយសក្តានុពលសម្រាប់អភិវឌ្ឍសង្គមនាពេលអនាគតបរិខាលាងសម្អាតជាក្រុមនៅសាលារៀនគឺជាផ្នែកមួយដ៏សំខាន់នៃ បរិស្ថានរៀនសូត្រល្អ បរិក្ខារលាងសម្អាតជាក្រុមអាចឲ្យសិស្សលាងដៃនិងដោះធ្មេញរបស់ពួកគេជារៀងរាល់ថ្ងៃសិស្សអាចលាងដៃឬដោះធ្មេញមុនពេលញ៉ាំនៅសាលាឬបន្ទាប់ពីការអប់រំកាយការលេងកម្សាន្តឬបន្ទាប់ពីការងារសម្អាតផ្សេងៗវីដេអូនេះនឹងបង្ហាញពីការដំឡើងបរិក្ខារលាងសម្អាតជាក្រុមដ៏សាមញ្ញសម្រាប់ប្រើប្រាស់នៅសាលារៀនបរិក្ខារលាងសម្អាតជាក្រុមអាចឲ្យសិស្ស22នាក់ប្រើបាននៅពេលដំណើរគ្នាដោយប្រើទឹកអស់តិចនិងសន្សំសំចៃថវិកា និងពេលវេលា។ ការលាងសម្អាតដៃដោយប្រើបរិខាលាងសម្អាតជាក្រុមនេះគឺអស់ទឹកតិចជាងការប្រើទឹកបង្ហូរចេញពីរ៉ូប៊ីណេដល់ទៅ9ដងឯណោះបរិខាលាងសម្អាតជាក្រុមត្រូវបានធ្វើឡើងដោយសម្ភារៈដែលរឹងមាំនិងងាយស្រួលថែទាំសាលាអាចធ្វើការតុបតែងនិងរចនាបន្ថែមដើម្បីឲ្យបរិខាលាងសម្អាតជាក្រុមនេះកាន់តែស្អាតវីដេអូនេះនឹងបង្ហាញពីជំហានងាយៗក្នុងការដំឡើងនិងប្រើប្រាស់បរិខាលាងសម្អាតជាក្រុមនេះនៅសាលារៀនរបស់អ្នក។ នៅពេលទទួលបានបរិក្ខារលាងសម្អាតជាក្រុមនាយកសាលានិងគណៈគ្រប់គ្រងសាលាគួរតែស្វែងរកទីតាំងល្អសម្រាប់ការដំឡើងបរិក្ខារលាងសម្អាតជាក្រុមនេះមានប្រវែង3ម៉ែត្រ70មុននឹងជ្រើសរើសទីតាំងសាលាគួរពិចារណាទៅលើចំណុចដូចខាងក្រោមត្រូវមានទីធ្លាធំគ្រប់គ្រាន់នៅសងខាងបរិក្ខារលាងសម្អាតដើម្បីឲ្យកុមារអាចប្រើប្រាស់បរិក្ខារលាងសម្អាតបានទាំងសងខាង។ ត្រូវរកទីតាំងណា ដែលនៅជិតថ្នាក់រៀនឬបង្គន់ប្រសិនបើមានប្រភពទឹកនិងម្លប់នៅក្បែរក្បែរនោះដែរគឺកាន់តែប្រសើរការជ្រើសរើសទីតាំងដែលអាចរក្សាបរិក្ខារលាងសម្អាត បានដោយសុវត្ថិភាពក៏សំខាន់ដែរនៅពេលអ្នកសម្រេចចិត្តជ្រើសរើសទីតាំងរួច ការដំឡើងអាចចាប់ផ្ដើមបាន គឺខ្ញុំសម្រេចយកទីតាំងទីនេះជាថ្នាក់រៀនផង ហើយជាកន្លែងមកលុបផង នាំលុបផងមកកន្លែងនេះមកលុបរហូត ដល់ល្ងាចបាទហើយមួយទៀតទី តាំងកន្លែងនេះងាយស្រួលនឹងយើងតទឹកព្រោះតយើងប្រភពទឹកយើងនៅក្បែរនេះយើងអាចតទៅយោមកវាដល់ទីតាំងរបស់យើងតែម្ដងដើម្បីដំឡើងបរិខាលាងសម្អាត ត្រូវមានសម្ភារៈដូច ខាងក្រោមបង្គោល3ដែល បង្គោលនីមួយៗមាន ប្រវែង1.2ម៉ែត្រដោយមាន វិសមួយនៅខាងចុង ទៅយកទីបដែកមួយប្រវែង3ម៉ែត្រដោយមានរន្ធចោះស្រាប់ចំនួន11និងក្បាលវ៉ាល់ចំនួន2មានជើងទម្រថងទឹកដែលបានភ្ជាប់គ្នាហើយជាស្រេចការតម្លើងបរិខាលាងសម្អាតគឺពិតជាងាយស្រួលនិងអាចធ្វើបានក្នុងពេលដ៏ខ្លី ការតម្លើងនេះត្រូវការកម្លាំងមនុស្សតែ2នាក់ប៉ុណ្ណោះ ជំហានដំបូងគឺត្រូវភ្ជាប់ទៅយោទីបដែកវែងជាមួយទម្រថងតឹងភ្ជាប់ទៅយោទីបដែកដោយប្រើម៉ាឡេត ហើយត្រូវប្រកាសថារុនដែលចោះ នៅលើទៅយោទីបដែកត្រង់ចោះទៅក្រោមបន្ទាប់មកភ្ជាប់បង្គោលជាមួយនឹងទុយោទឹក ត្រូវមើលឲ្យប្រកាសថាឆ្នុកពណ៌ខ្មៅត្រូវបានដាក់ត្រឹមត្រូវនៅកន្លែងដំណរ រុំស្កុតទឹកបន្ថែមលើកន្លែងដំណពេលនេះចូលរៀបចំបង្គោលភ្ជាប់ទៅនឹងទយោទីបដែកជាមួយនឹងកន្លែងដំណរឹតបន្តឹងដំណភ្ជាប់នីមួយៗដោយប្រើម៉ាឡេតការផ្គុំបរិខាលាងសម្អាតបាល់បញ្ចប់សពគ្រប់ហើយឥឡូវនេះចូលជីករដៅ3ដែលមានទំហំប្រហែល30សង់ទីម៉ែត្រនិងជម្រៅ35សង់ទីម៉ែត្រ រៀបចំដាក់បរិខាលាងសម្អាត នៅត្រង់ចំណុច ដែលអ្នកចង់បានរួចគូសចំណាំបង្គោលទាំងនោះ ក្រោយពេលជីករណ្ដៅរួចហើយ ចូលលាយស៊ីម៉ង់សម្រាប់ចាក់ធ្វើគ្រឹះឥឡូវនេះអ្នកអាចចាប់បរិខាលាងសម្អាតដាក់ចូលរណ្ដៅបាន ហើយ ចូលដាក់បង្គោលបរិខាលាងសម្អាតទៅ ក្នុងរណ្ដៅហើយដំពីលើវាថ្នមថ្នម ទុយោទីបដែលត្រូវមានកម្ពស់ពី70ទៅ90សង់ទីម៉ែត្រពីដីដោយតម្រូវតាមអាយុសិស្សដែលប្រើប្រាស់ទុយោទីបដែកត្រូវដាក់ផ្ដេកឲ្យត្រង់មិនទេ ហើយបង្គោលត្រូវដាក់បញ្ឈរត្រង់ទៅលើសូមចាក់ស៊ីម៉ងសើមចូលទៅក្នុងរណ្ដៅទាំង3ក្នុង ចំនួនស្មើស្មើគ្នាយកទម្រោឬបង្គោលមកទល់បរិខាលាងសម្អាត ដែលទៅបនឹងដំឡើងរួចຕົកស៊ីម៉ងឲ្យស្ងួត ក្នុងពេលរងចាំស៊ីម៉ងស្ងួតអ្នកក៏អាចធ្វើតេស្តសាក់លបងដើម្បីពិនិត្យមើលថាតើដំណភ្ជាប់ត្រង់បង្គោលទាំងអស់មានជ្រាបឬតក់ទឹកដែរឬទេប្រសិនបើមានជ្រាបឬតក់ទឹកអ្នកត្រូវបើកដំណម្ដងទៀតហើយរុំស្កុតទឹកបន្ថែមបន្ទាប់ពីការដំឡើងរួចឥឡូវនេះសាលាអាច ប្រើប្រាស់បរិការលាងសម្អាតជាប្រចាំថ្ងៃហើយ។ដើម្បីប្រើប្រាស់បាន យើងចាំបាច់ត្រូវការទឹក ចូលដងទឹកដាក់ធុងដោយប្រើបោយទឹកឬទុយោទឹក នៅពេលទឹកពេញធុងហើយអ្នកអាចបើកក្បាលរមណីទី1បានពេលនោះទឹកនឹងចេញពីរុនតែមួយគត់ដែលនេះគឺជាការល្អសម្រាប់កុមារម្នាក់លាងសម្អាតដៃកុំភ្លេចដាក់សាប៊ូនៅកន្លែងបរិក្ខារលាងសម្អាតផងសូមបើកក្បាលរមណីទី2នោះទឹកនឹងហូរចេញពីរុនទាំង11ដែលសិស្ស22នាក់អាចប្រើប្រាស់បាន ដើម្បីសន្សំសំចៃទឹកសូមបិទក្បាលរមណីនៅពេលកំពុងត្រដោះដៃនិងដោះធ្មេញ។ ដើម្បីរក្សាបរិខាលាងសម្អាតឲ្យនៅតែមានដំណើរការល្អនិងតេទៀងយើងត្រូវសម្អាតវាជាប្រចាំលាងសម្អាតធុងទឹកទាំងក្នុងនិងក្រៅព្រមទាំងទុយោនិងទីធ្លាជុំវិញយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ប្រសិនបើរន្ធទុយោស្ទះត្រូវប្រើម្ជុលឬវត្ថុមុតស្រួចតូចតូចដើម្បីឆ្កឹះបើករន្ធដែលស្ទះនោះជារៀងរាល់6ខែប្រសិនជាចាំបាច់អ្នកគួរបើកមើលកន្លែងបង្ហូរទឹករួចយកកំទេចកំទីចេញដូចជាខ្សាច់ជាដើម។ សាលារៀននិងសហគមន៍អាចកែលម្អបរិក្ខារលាងសម្អាតដើម្បីឲ្យមើលទៅស្អាតប្លែកឧទាហរណ៍ក្រាគ្រោះឬដាំផ្កាពីក្រោមបរិក្ខារឲ្យលាងសម្អាតដើម្បីកុំឲ្យទឹកខ្ទាតទទឹកជើងសិស្សប៉ុន្តែថ្នាគ្រោះឬផ្កាមិនត្រូវមានទទឹងលើសកន្លះម៉ែត្រទេទឹកសាប៊ូដែលហូរចេញមក មិនបង្កបញ្ហាដល់រុក្ខជាតិទេហើយសាលាក៏អាចដាំបន្លែបានដែរបើសិនបើមានធនធានគ្រប់គ្រាន់សាលាអាចធ្វើការរចនាបន្ថែមកាន់តែច្រើន ការតុបតែងបន្ថែមទៅលើបរិក្ខារលាងសម្អាតមិនពិបាកទេឧទាហរណ៍ សិស្សអាចលាបពណ៌បរិខាលាងសម្អាតដៃនេះឡើងវិញជារៀងរាល់ឆ្នាំឬអាចបន្ថែមពាក្យស្លោកសុខភាពក៏បានសហគមន៍និងសាលារៀនក៏អាចកែលម្អបរិស្ថានដូចជាបន្ថែមដំបូលឬតបជាប់បណ្ដាញទឹកទៅនឹងបរិខាលាងសម្អាតនេះតែម្ដងប៉ុន្តែសូមកុំយកធុងទឹកចេញពីព្រោះយើងអាចប្រើវាសម្រាប់ដាក់ទឹកនៅពេលប្រព័ន្ធបណ្ដាញទឹកយើងមិនដំណើរការឬដាច់ទឹកបរិខាលាងសម្អាតជាក្រុមនេះនឹងជួយឲ្យសាលាយើងមានទម្លាប់អនាម័យប្រចាំថ្ងៃល្អនិងបង្កើតបរិយាកាសរីករាយដល់សិស្ស ក៏ដូចជាផ្ដល់ផលល្អសម្រាប់អនាគតរបស់ពួកគេផងដែរហើយបានកន្លែងលាងដៃនេះគឺខ្ញុំខ្ញុំសប្បាយមែនតើអញ្ចឹងសិស្សខ្ញុំនៅទីនេះកន្លងមកគឺវាអាចលាងសម្អាតដៃជារៀងរាល់ថ្ងៃមុននឹងចាប់ចំណីអាហារមិនតែប៉ុណ្ណោះទេសិស្សរបស់ខ្ញុំហ្នឹងវាអាចណាទៅដល់ផ្ទះវាប្រាប់ឪពុកប្រាប់បងប្រាប់ប្អូនប្រាប់អីឲ្យមុននឹងញ៉ាំអីវាប្រាប់ថាអីលាងដៃសិនចាំចាប់ចំណីអាហារញ៉ាំអញ្ចឹងវាបានផលប្រយោជន៍ច្រើន អឺដោយសារខ្ញុំស្រឡាញ់អឺកន្លែងនេះដែរដោយសារវាអាចផ្ដល់នូវអនាម័យដល់សិស្សគ្រប់រូបវាអាចសន្សំទឹកហើយសន្សំពេលវេលា យើងអាចដោះលាងដៃជាមួយគ្នា ជាមួយមិត្តភ័ក្តិជាក្រុមហើយឈរទល់មុខគ្នាសងខាងទៀតផងហើយខ្ញុំនឹងថែរក្សាកន្លែងលាងដៃនឹងរហូត